ចូលមកដល់វេទិកាដើម្បីបានឱកាសក្នុងការបកស្រាយនៅពាក្យថាវប្បធម៌នេះអញ្ចឹងក្នុងការផ្សាយផ្ទាល់នេះគឺតាមពិតទៅប្រហែលសប្តាហ៍មុនគឺកម្មវិធីនេះបានអឺលើកឡើងទៅក៏បានប្រជាជនខ្មែរក្រមជាពិសេសគឺខ្ញុំបាទហ្នឹងក៏ធ្លាប់បានបកស្រាយម្ដងរួចហើយក៏ប៉ុន្តែដោយសារមួយរយៈនេះ Covid វាធូរស្បើយជាងទៅផ្នែកផ្នែកខំអឺប្រកបការងារ ចិញ្ចឹមជីវិតរៀងរាខ្លួនទៅពេលវេលាដែលនឹងបានជួប លើវេទិកាគឺតិចហើយដូច្នេះហើយវិលសាជាថ្មីចូលមកដល់វេទិកាខ្មែរកម្ពុជាក្រោមនេះគឺដើម្បីបានបកស្រាយនៅពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជូនដល់ប្រកណាប្រគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទស្សនិកជនទាំងអស់ដែលកំពុងតែតាមដាននិងទេសនាអឺដូចខ្ញុំបាននិយាយពីសព្ទាដែលបានផ្សាយបន្តនោះជាងពាក្យថាវប្បធម៌ហ្នឹងគឺជាពាក្យហៅថាការសាក់ព្រុស ជាការសាបព្រោះបណ្ដុះបណ្ដាលនៅពូជឬក៏ចំណេះវិជ្ជាបើនិយាយពាក្យថាវប្បធម៌មាននៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតបានលោកបានសរសេរនៅក្នុងនោះថាការសាកព្រោះបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើនដោយវិទ្យាសាស្ត្រនិងដោយសិល្បៈសាស្ត្រសិល្បៈផ្សេងផ្សេងនៅក្នុងក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតអញ្ចឹងពាក្យថា ការបណ្ដុះបណ្ដាលនៅប្រាជ្ញានៅវិជាអញ្ចឹងពាក្យថាវិជានឹងការបណ្ដុះបណ្ដាលនោះវានៅទលំទលាយដោយព្រះអង្គគ្រូបានលើកឡើងខាងដើមឯណែថាវាមានមួយបែបធម្មជាតិមួយបែបដែលខ្មែរយើងអ្នកបង្កើតឡើងមកអញ្ចឹងវប្បធម៌វាមានមួយបែបធម្មជាតិមួយវាបែបបង្កើតដោយមនុស្សយើងជាអ្នកបង្កើតវាបែបហ្នឹងចំពោះការបណ្ដុះបណ្ដាលនៅវប្បធម៌ប្រពៃណីរបស់ជាតិសាសន៍ខ្មែរយើងតាមពិតទៅនៃនេះនៅទលំទលាយ វប្បធម៌ហ្នឹងវាមានច្រើនដែលយើងមិនអាចថាយកមកនិយាយនៅក្នុងពេលហ្នឹងថាវាមានអ្វីខ្លះរាប់ឲ្យអស់គុណនីអស់វាមិនអាចនឹងអស់បានទេព្រោះអីទី1នៅតាមតំបន់នៅតាមស្រុកតាមខេត្តតាមនិគមគឺវាមានវប្បធម៌ហ្នឹងពេលខ្លះហ្នឹងគឺវារៀងរៀងតំបន់ហើយបើនិយាយអំពីថាវប្បធម៌របស់ជាតិដែលយកមកដាក់តំណែងរាប់ចូលនៅក្នុងបញ្ជីឬក៏ចូលនៅក្នុងច្បាប់នៃជាតិហ្នឹងគឺវាមានទៅតាមលក្ខន្តិកៈឬក៏ទៅតាមការកំណត់នោះប៉ុន្តែបើនិយាយអំពីថាវប្បធម៌ ឲ្យតាក់ទិនជាមួយនឹងមនុស្សដែលបានបង្កើតឡើងនេះគឺមានច្រើនសន្ធឹកសន្ធាប់មិនមែនថាមានត្រឹមតែជាតិសាសន៍ខ្មែរយើងទេគឺទូទៅក្នុងសកលលោកជាតិសាសន៍ណាក៏មានបបកលរៀងៗខ្លួនទាំងអស់អញ្ចឹងពាក្យថាការសាសព្រោះបណ្ដោះពូជបណ្ដោះពូជហ្នឹងគឺពូជគឺចំណេះដឹងត្រង់កន្លែងនៃពូជហ្នឹងគឺមិនមែនពូជថាពូជស្រូវឬក៏ពូជអីទេពាក្យថាវប្បធម៌នៃការបណ្ដោះបណ្ដាលហ្នឹងគឺពូជនៃសេចក្តីចេះនៃសេចក្តីដឹងនិងភាពថ្លៃថ្នូរអញ្ចឹងបើកាលណាយើងមាន វប្បធម៌យើងយល់ដឹងនៅតម្លៃនៃវប្បធម៌ប្រពៃណីរបស់យើងហើយយើងនឹងស្គាល់យើងនិយាយក្នុងលក្ខណៈហៅថាវប្បធម៌វប្បធម៌ដែលខ្ញុំកណាខ្ញុំបាទមិញបានរៀបរាប់មកមិញពាក្យថាវប្បធម៌បើយើងកាត់ទៅវាជាពីរបទវប្បៈនិងធនធនហ្នឹងមកពាក្យថាធម្មៈអញ្ចឹងវប្បៈនេះគឺប្រែទៅការសាព្រោះបណ្ដោះការសាព្រោះឬក៏បណ្ដោះឬក៏ហៅថាពូជហ្នឹងឯងអឺចំណែកធរប្រែថាសភាវៈដែលទ្រទ្រង់នៅសត្វ អានេះវាយើងនិយាយប្រែទៅតាមផ្លូវនៃក្នុងព្រះពុទ្ធសាសនាធម្មោសភាវោសភាវៈឯណាដែលទ្រទ្រង់នៅសាសភាវៈនោះហៅថាធរហើយហើយមានបទវិកហថាសតេធិរេតៃតិជាធម្មោសភាវោអឺមុននឹងឈានចូលមកដល់ពាក្យថាវប្បធម៌នោះវាមានពាក្យនៅខាងដើមមួយទៀតហៅថាអរិយធម៌អរិយធម៌នេះគឺជាពាក្យដែលហៅថាអរិយៈអរិយៈប្រែថាការប្រសើរក្រៃលែងធម៌នេះក៏ប្រែថាសភាវៈដែលទ្រទ្រង់នៅសត្វដែរ ប៉ុន្តែក្នុងន័យដែលយើងបានលើកឡើងនៅក្នុងវេទិកាថ្ងៃនេះគឺបានដល់ពាក្យថាវប្បធម៌ការសាព្រោះបណ្ដុះបណ្ដាលនៅវិជាដើម្បីត្រួតត្រងនៅចំណេះដឹងវិជាក៏ដូចជាសិល្បៈឬក៏វប្បធម៌ទូទៅដែលខ្មែរយើងឥឡូវនិយាយចំថាប្រទេសខ្មែរជាពិសេសគឺខ្មែរកម្ពុជាក្រោមយើងតែម្ដងអញ្ចឹងក្នុងវប្បធម៌ក្នុងទីនេះគឺមានច្រើនដូចខ្ញុំនិយាយខាងដើមមានច្រើនដែលយើងមិនអាចលើកមកនិយាយអស់ក្នុងពេលនេះប៉ុន្តែខ្ញុំចង់និយាយបង្ហើបឬក៏បញ្ជាក់បងប្អូនទាំងអស់គ្នាថាវប្បធម៌នេះគឺមាន ដែលយើងទាំងអស់គ្នានឹងជួបនឹងឃើញរាល់ថ្ងៃប៉ុន្តែពេលខ្លះបងប្អូននឹងមិនស្គាល់នោះថាជាវប្បធម៌វាវាបែបហ្នឹងអានេះដោយសារយើងមិនបានសិក្សាស្រាវជ្រាវយើងមិនបានឆ្វេងយល់អំពីពាក្យថាវប្បធម៌អំពីវប្បធម៌របស់ខ្លួន អំពីប្រវត្តិសាស្ត្ររបស់ខ្លួនវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរវាមានហោហៀហោហែមានទាំងនៅ តាមស្រុកតាមតំបន់តាមនិគមតាមខេត្ត មានទាំងនៅក្នុងកម្ពីក្នុងក្បួនក្នុងខ្នាតមានទាំងនៅក្នុងសត្រាមានទាំងនៅក្នុងបត្រាយដកក៏មានដែរខ្មែរយើងយកវប្បធម៌ចាញ់ អំពីព្រះពុទ្ធសាសនាផងយកវប្បធម៌ដែលរបស់ខ្លួនបានបង្កើតឡើងផងដូចខ្ញុំកណានិយាយតាមព្រះអង្គគ្រូមិនថាមានវប្បធម៌ដែលកើតដោយឡើងដោយខ្លួនឯងនិងវប្បធម៌ដែលជាបែបធម្មជាតិណោះវាបែបហ្នឹងអញ្ចឹងសំខាន់បំផុតដែលនិយាយក្នុងពាក្យថាសាប្រុសបណ្ដោះនិងទ្រត្រង់នេះគឺសំខាន់លើការយើងទាំងអស់គ្នានេះស្គាល់នៅវប្បធម៌របស់ខ្លួនឯងយើងជាមុនសិន វប្បធម៌របស់ខ្លួនដូចជាបច្ចុប្បន្នយើងនិយាយពីពាក្យថាសម្លៀកបំពាក់ប្រពៃណីអញ្ចឹងសម្លៀកបំពាក់វាមានច្រើនការចងក្បិនការស្លៀកសម្លៀកបំពាក់ខ្មែរមានហូលហមងឬក៏សម្លៀកបំពាក់តាមពីប្រវត្តិណាប្រវត្តិណាសម័យណាសម័យណាអានឹងវាមានវប្បធម៌របស់ខ្មែរយើង ថ្ងៃអាទិត្យត្រូវពាក់ពណ៌អីថ្ងៃសៅរ៍ពាក់ពណ៌អីថ្ងៃច័ន្ទពាក់ពណ៌អីវាមានវប្បធម៌ខ្មែររបស់យើងបែបហ្នឹងដូចជាវប្បធម៌នៃការលេងសិល្បៈក្នុងនោះមានសិល្បៈសិល្បៈដូចជាចម្រៀងដូចជាអាយ៉ៃដូចជា លខោនបាសាក់លខោនយីកេដូចជារបាំផ្សេងផ្សេងអីជាដើមនោះក៏ជាវប្បធម៌មួយដែរផ្នែកសិល្បៈហើយវប្បធម៌ផ្នែកវិទ្យាសាស្ត្រវប្បធម៌ផ្នែកវិទ្យាសាស្ត្រផ្នែកស្ថាបត្យកម្មដូចជាការកសាងប្រាសាទដូចជាការដូចជាបច្ចុប្បន្ននៅ ខាងកម្ពុជាប្រទេសកម្ពុជាមានប្រាសាទអង្គរវត្តប្រាសាទតំប្រុកឬក៏ប្រាសាទនានាហើយនៅដែនដីកម្ពុជាក្រោមដូចជាប្រាសាទលាវច័ន្ទឬក៏ប្រាសាទនៅប្រាសាទនៅ អឺខេត្តដងថាបដែលយើងហៅថាប្រាសាទមន់10ឬក៏ប្រាសាទដែលនៅខាងអូកំពង់ផែអូកែវឬក៏ប្រាសាទដែលផ្សេងផ្សេងជាច្រើនទៀតដែលនៅសល់តែខឿនហើយមួយទៀតវប្បធម៌នេះគឺតាក់ទិនជាមួយនឹងវត្តអារាម ច្រើនបច្ចុប្បន្ននៅដែនដីកម្ពុជាក្រោមនៅដែនដីកម្ពុជាក្រោមខ្ញុំបានសង្កេតឃើញគឺជានៅខាងខេត្តព្រះតាពាំងមានវប្បធម៌របាំយក្សរាំវប្បធម៌ដូចជាការតុបតែង ស្លៀកពាក់ឬក៏វប្បធម៌នៃការច្រៀងសិល្បៈបែបរបាំបុរាណអីជាដើមគ្រប់បែបសពយ៉ាងគឺនៅមានច្រើន នេះដោយសារតែខ្មែរយើងជាពិសេសគឺថ្នាក់ដឹកនាំជាប្រចាំអធិការជាគណៈកម្មការដែលគាត់ស្គាល់នៅតម្លៃនៃវប្បធម៌របស់ខ្លួនអញ្ចឹងពួកគាត់បានរៀបចំបង្កើតឡើងជាកម្មវិធីនីមួយៗដើម្បីអូសទាញតាក់ទាញនៅយុវជនសម័យក្រោយនេះជាពិសេសគឺក្មេងៗយុវវ័យនេះដើម្បីឲ្យងាកអារម្មណ៍មកឃើញនិងមកស្គាល់នៅវប្បធម៌ប្រពៃណីរបស់យើងដូចជាបច្ចុប្បន្នដូចជានៅកន្លែងខ្ញុំកណាផ្ទាល់ខ្ញុំកណាផ្ទាល់ក្នុងកណាស័កតយ័នខ្មែរទេអត់មានស័ករូបបរទេសអត់មានស័ករូបអីដែលក្រៅអំពីរបស់ខ្មែរ តើខ្ញុំកណាធ្វើបែបនេះដើម្បីអីគឺចង់អូសទាញយុវជន ដែលស្រឡាញ់នៃការសាក់សម័យនេះឲ្យងាកមកមកស្រឡាញ់នៅក្នុងអសរសាស្ត្រនៅវប្បធម៌របស់ខ្មែរយើងវិញព្រោះអីនៅក្នុងលក្ខណៈនៃការសាក់នោះវាមានបង្កប់ដោយវប្បធម៌ហើយដោយអសរសាស្ត្រវប្បធម៌នោះគឺកន្លែងណាវប្បធម៌បានដល់ការជំនឿជំនឿនេះជំនឿបែបម៉េចជំនឿអរូបីដែលបង្កប់ដោយអត្ថន័យនៃតួយន្តនីមួយនីមួយមានវប្បធម៌ការធ្វើដូចម្ដេចពេលណាដែលគាត់យល់គាត់នឹងយល់តម្លៃដែលចាស់ពីបុរមបុរាណយើងគាត់បានបង្កើតមក ហើយវប្បធម៌នៃការជំនឿនេះគឺវាមាន តាំងពីសម័យព្រះបាទសូរិយវរ្ម័នទី2រហូតដល់សម័យនៃព្រះបាទមហិនធរណិនវរ្ម័នធរណិនវរ្ម័នបន្ទាប់មកដល់ព្រះបាទជ័យវរ្ម័នទី7អញ្ចឹងវប្បធម៌ក្នុងទីនោះគឺវាភ្ជាប់ជាមួយនឹងព្រហ្មញ្ញសាសនាផងវាភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនាផងដោយពីសម័យព្រះបាទធរណិនវរ្ម័នដែលព្រះអង្គបានកាន់លទ្ធិព្រមលទ្ធិពុទ្ធសាសនាក្នុងក្នុងរជ្ជកាលនោះព្រះអង្គបានកាន់ ពុទ្ធសាសនាក៏ប៉ុន្តែវប្បធម៌នៅពេលនោះគឺរីកចម្រើនដូចជាខ្ញុំកណាបានបច្ចុប្បន្នយើងសិក្សាអំពីវប្បធម៌នៃការសាក់យ័ន្តនេះគឺវាជាវប្បធម៌មួយដែលភ្ជាប់ជាមួយនឹងពុទ្ធសាសនាមិនមែនថាយើងធ្វើបែបនេះជាវប្បធម៌របស់ប្រមាញ់សាសនាទេប៉ុន្តែខ្មែរយើងវាកាន់ពីបច្ចុប្បន្នគឺវានៅដើរទន្ទឹមគ្នាជាតិនិងសាសដើរទៅជាតិនិងជាតិនិងវប្បធម៌ដើរទន្ទឹមគ្នាវាបែបហ្នឹងហើយដូច្នេះហើយគឺយើងទាំងអស់គ្នាមានទាំងជាតិមានទាំងវប្បធម៌ អឺជាតិនិងសាសនាដើរទន្ទឹមគ្នាខ្ញុំមិនណាសូមតោះនិយាយច្រឡំជាតិនិងសាសនាដើរទន្ទឹមគ្នាអញ្ចឹងបើបាត់ជាតិក៏មិនបានបើមានជាតិបាត់សាសនាក៏មិនបានអញ្ចឹងទាំងពីរនេះគឺដើរទន្ទឹមគ្នាបច្ចុប្បន្នគ្មានគ្មានមួយចោលមិនបានទេអញ្ចឹងគឺដើរទន្ទឹមគ្នាហេតុដូច្នេះហើយនៅក្នុងការដែលយើងបានទាំងអស់គ្នាខំអភិរក្សនៅអ្វីដែលជារបស់ខ្មែរយើងគឺសំខាន់គឺចង់ឲ្យកូនខ្មែរយើងចំនួនក្រោយនេះស្គាល់នៅវប្បធម៌ប្រពៃណីឲ្យច្រើនសិក្សានៅប្រវត្តិសាស្ត្រខ្មែរយើងជាពូជ ជីពូជនេះគឺពូជដែលល្អហៅថាសុវណ្ណភូមិគឺជាពូជអ្នកចេះដឹងច្រើនអ្នកយល់ដឹងហើយខ្មែរយើងនេះនៅក្នុងអឺចម្ពោះទ្វីបនេះគឺខ្មែរយើងនេះគឺជាជាតិសាសន៍ដែលមានវប្បធម៌ច្រើនជាងគេបំផុតយើងមើលតាប៉ុនទៀនប៉ុនកឋិនដូនតាឬក៏ប៉ុនអ្វីផ្សេងផ្សេងអានេះនិយាយពីប៉ុនទៀនគឺមានច្រើនសន្ធឹកសន្ធប់ដែលប៉ុនដូចកំសាន្តស្រុកកំសាន្តពួងកោជុកឬក៏អ្វីផ្សេងផ្សេងអានេះយើងនិយាយនិយាយតែវប្បធម៌ដែលខ្ញុំកណាចាំដូចជាវប្បធម៌នៃការកោជុក វប្បធម៌នៃការចូលមកលុបវប្បធម៌នៃការចូលស្ដីដណ្ដឹងរៀបអាពាហ៍ពិពាហ៍អីជាដើមគឺវានៅវានៅទាំងអស់នៅដែនដីកម្ពុជាក្រោមដូចជានៅខាងខេត្តមាត់ជ្រូកគឺនៅមានមុននឹងចូលដណ្ដឹងកន្លែងខ្លះគេថាធ្វើវប្បធម៌នៃការចូលមកលុបទៀតដាំដើមចេកដាំអីតែពេលខ្លះទៅឥឡូវវាចង់កលាយទៅអស់ហើយអានេះមកពីអីមកពីយើងអ្នកចំនួនក្រោយនេះយើងមិនបានអភិរក្សនៅអ្វីដែលជារបស់យើងហើយមិនបានប្រាប់តអញ្ចឹងខ្ញុំកណាចង់ចូលលក្ខណៈនិយាយកន្លែងនេះចង់ឲ្យបងប្អូនយើងទាំងអស់ងាកអារម្មណ៍ មកយករបស់ប្រើប្រាស់សម័យនេះឲ្យបង្ហាញពីវប្បធម៌ដូចយើងពាក្យពាក្យនិយាយថាសុខចិត្តយកវប្បធម៌មកក្រោកស៊ីប្រសើរជាងយកវប្បធម៌ទៅជន់ឈ្លីដូចខ្ញុំកណាបច្ចុប្បន្នខ្ញុំកណាសួរថាខ្ញុំកណាធ្វើការងារអីខ្ញុំកណាយកយន់មកក្រោកស៊ីតើយកយន់មកក្រោកស៊ីយកបែបម៉េចខ្ញុំកណាយកយន់នេះមកបង្កើតជាការងារដល់ខ្លួនឯងបានទាំងសាក់ឲ្យគេបានទាំងថវិកាចិញ្ចឹមគ្រួសារបានទាំងផ្សាយនៅវប្បធម៌ ណោះអានេះវាវាចាស់ពីដើមគាត់ធ្វើវប្បធម៌ឲ្យយើងមកបែបហ្នឹងគឺសម្រាប់យើងទ្រទ្រង់ជីវភាពបច្ចុប្បន្ននេះហើយបើកាលណាយើងបានវប្បធម៌នេះយកមកធ្វើបែបហ្នឹងហើយមានថវិកាយើងប្រកបកងជីវិតបានហើយវប្បធម៌របស់យើងវានឹងរឿងរឿងតាមនោះដូចជាការលក់សម្លៀកបំពាក់ដូចជាបងថាទឿងហ្នឹងគាត់លក់សម្លៀកបំពាក់ខ្មែរសម្លៀកបំពាក់ខ្មែរនោះអីនោះក៏ជាវប្បធម៌ដែរតែគាត់យកវប្បធម៌នេះយកទៅចន់ឆ្លីឬឬយកមកធ្វើម៉េចគឺគាត់រកមករកស៊ីគាត់ក្នុងលក្ខណៈគាត់បង្ហាញវប្បធម៌ផងគាត់បានថវិកាចំណូលផងដើម្បីចិញ្ចឹមជីវិតផង ជុំវប្បធម៌បង្កើតឡើងមកឲ្យមិនត្រួតត្រងយើងសោះត្រង់កន្លែងថាសភាវៈដែលត្រួតត្រងយើងថែវប្បធម៌បើវប្បធម៌មិនត្រួតត្រងយើងសោះតើយើងបានអីដើម្បីចិញ្ចឹមជីវិតបានអីដើម្បីថែវប្បធម៌ទៀតគឺសំខាន់គឺយើងមានវប្បធម៌នេះមកត្រួតត្រងជីវិតយើងក្ពះយើងសិន បានយើងអាចនឹងថែវប្បធម៌នេះតទៅមុខបានឯត្រង់ចំណុចកណ្ដាចង់លើកឡើងដូចជាសម័យនេះយើងលេងបណ្ដាញសង្គម Facebook យើងលេងបណ្ដាញ YouTube យើងលេងបណ្ដាញ TikTok ប៉ុន្តែបងប្អូនគួរតែចូលរួមក្នុងការផ្សព្វផ្សាយនៅវប្បធម៌ គឺជាបទចម្រៀងខ្មែរយើងយើងផ្សព្វផ្សាយទៅបទចម្រៀងណាដែលល្អល្អដូចជាធរអាអីយើងផ្សាយទៅដូចជារូបភាពបពធប្របីនៃទំនៀមទម្លាប់របស់យើងយើងគួរតែខំបង្ហោះផ្សាយទៅយើងកុំចូលចិត្តតែហៅថាខ្ចីរបស់គេមកប្រើដូចជាមុននឹងនិយាយវេទិកាព្រះអង្គគ្រូឲ្យនិយាយកន្លែងនេះថាកុំឲ្យខ្ចីរបស់គេមកប្រាក់ឲ្យផ្លិចរបស់ខ្លួនឯងមនុស្សយើងមុននឹងយើងពាក់មុខគឺយើងមានសក់ដល់ពេលខ្លះទៅអ្នកខ្លះបានមុខមកពាក់ឲ្យផ្លិចតែក្នុងក្បាលខ្លួនឯងនេះមានសក់យ៉ាងណាមិញវប្បធម៌របស់យើង បច្ចុប្បន្ននេះក៏វាបែបហ្នឹង យើងមានអឺវប្បធម៌របស់ខ្លួនពេលខ្លះនឹកខ្ចីយករបស់គេយកមកប្រើត្រឹមតែមួយរយៈឯងភ្លេចតែខ្លួនឯងនេះមានវប្បធម៌ល្អជាងនោះទៅទៀតឥឡូវដូចជាបទចម្រៀងខ្មែរយើងមានចម្រៀងល្អពិសេសវិសាលទាំងអីគ្រប់បែបសពយ៉ាងពេលខ្លះនៅយូអាឌីស្កូយូអីរបស់គេមកច្រើនទៅវាធ្វើឲ្យក្មេងៗសម័យឥឡូវវាឈួតទៅតាមនឹងហើយមួយទៀតដូចជាការស្លៀកពាក់ខ្មែរយើងមានរបៀបស្បបស្លៀកពាក់ហ្នឹងវាហោហៀហោហាយប៉ុន្តែមិនសូវស្លៀកពាក់ចូលចិត្តអាខ្វះកណាត់មានលុយដែរមិនទៅចូលចិត្តធ្វើលក្ខណៈខ្វះកណាត់ តែពេលជាងវាធ្វើឲ្យវប្បធម៌របស់យើងវាធ្លាក់ទៅត្រង់កន្លែងហ្នឹងដូចជាការសាក់ជាងខ្មែរយើងមានវប្បធម៌សាក់រូបសាក់អីមានរូបបុរាណមានរូបយន្តអីជាដើមហើយអីយើងមិនសាក់យើងទៅសាក់រូបបរទេសប៉ុន្តែនេះមកពីបងប្អូនការស្រឡាញ់ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនងាកមកមើលនៅវប្បធម៌របស់យើងវិញលើកស្ទួយ នៅវិស័យវប្បធម៌អក្សរសាស្ត្រប្រពៃណីរបស់យើងវិញដើម្បីកុំឲ្យយើងនេះវល់វល់ទៅតែរបស់គេភ្លេចតែខ្លួនឯងមានវប្បធម៌ប្រពៃណីច្រើនហ្នឹងហើយបែបហ្នឹងខ្ញុំកណាសូមចូលរួមសង្ខេបបែបនេះសិន